មើលឃើញផងនៅនឹងមើលមិនឃើញអត់អរញ្ញទេវតាទេវតានៅក្នុងបណ្ឌព្រៃព្រៃ5ដើមឡើងទៅអាកាសទេវតាទេវតានៅអង្វិលអង្វិលរាមទេវតានៅព្រៃសួនក៏មើលមិនឃើញវត្ថុទេវតានៅផ្ទះនៅស័ក្តិមនីចេតដីនៅនឹងវាំងនៅនឹងរីបល្ល័ងអើមិនឃើញផង ភូមិទេវតានៅភ្នំទេវតាមានអង្គភាពដូចមនុស្សអញ្ចឹងមានគេហៅឆ្នាក់ប៉ុនណាមានទេវតាប្រធានភូមិទេវតាលេខុំទេវតាចវាយសុកទេវតាចវាយខេតទេវតាស្ដេចសោរាជនៅក្នុងនគរមនុស្សមានស្ដេច2មានខេត2មានអានឹងអភិបាលស្រុក2ដែរហ្នឹងហើយបើយើងថ្ងៃគេហៅសាហនយុរដ្ឋមន្ត្រីមុនមក មនុស្សនៅជាមួយទេវតាមនុស្សទេមនុស្សត្រួតមនុស្សទេវតាត្រួតទេវតាសម្រាប់លើមនុស្សនេះណាគាត់អត់កបាំងមនុស្សត្រួតមនុស្សស្ដាច់ចូលស្ដាច់មកនាយករដ្ឋមន្ត្រីចូលមកខេតខេតស្រុកស្រុកភូមិឃុំស្រុកមនុស្សត្រួតមនុស្សទេវតាត្រួតទេវតាតាមស្នាក់ហើយសម្រាប់អភិបាលមនុស្សនេះ អភិបាលអញ្ចឹងបាន នៅក្នុងប្រសោតមកកន្លែងអដាច់ទេវតាទាំង4ទៅ ប្រជុំនៅក្នុងឋានតវតឹងក្នុងថ្ងៃពេញបរមីនេះពេញបរមីបុណ្យចូលវសា នៅ នៅឋានតវតឹងតែ មានការបើកអង្គប្រជុំនឹងស្ដេចទេវតា4ក៏ឡើងទៅប្រជុំក្នុងហើយ ទេវតាខាងតបតិនបានដាស់តឿនថាមនាលទេវតាទាំងឡាយនៅខាងចាតុមហារាជចូលអ្នកកុំប្រមាទឡើយអ្នកត្រូវចាត់សហការីសហការនីរបស់អ្នកទៅថែទាំមនុស្សលោកកែងមានយៈកែងមាននាគកែងមានអសុរកាយចិត្តអាក្រក់បៀតបៀនមនុស្សកែងមានភូតណាបៀតបៀនមនុស្ស មើលប្រសងមើលឧបាសកមើលឧបាសិកាមើលមនុស្សដែលធ្វើបន់ធ្វើទាននេះគេដាស់ទឿនអញ្ចឹងហើយម្ល៉េះហើយស្ដេចទេវតាទាំងអស់ដែលចុះឡើងវិញត្រូវហៅទេវតាថ្នាក់ក្រោមទៅប្រជុំទៅប្រជុំទៅប្រជុំដែរទទួលទទួលទទួលពាក្យវិធានសាវតឹងមកហើយដោយតែមនុស្សយើងអញ្ចឹងឋានសាវតឹងដោយអង្គការសហប្រជាជាតិ ប្រទេសដទៃតែមានការគេទៅប្រជុំហើយឡើងវិញបានយករឿងហ្នឹងមកប្រជុំប្រាប់ប្រទេសខ្លួនឯងដូចគ្នាយ៉ាងណាមិញរឿងហ្នឹងចឹងដូចគ្នាចឹងណាដូចគ្នាចឹងគឺត្រូវប្រជុំចឹងជុំ5អញ្ចឹងបាននៅក្នុងរឿងមួយរឿងប្រមហាជនុប្រមហាជនុដូចទៅហែទឹកអស់7ថ្ងៃទេវតាសមុទ្រទេវាអត់នៅឡើយតែជាប់អង្គប្រជុំ តែចងប្រជុំងាប់អស់នៅតែមួយនឹងហែទឹកល្វិចល្វិចល្វិចល្វិចល្វិចសមុទ្រទេវាទេពធីតាឡើយជាប់ទៅប្រជុំបនឡើងវិញនឹកឃើញថាឯងចោលសមុទ្រ7ថ្ងៃទៅហើយមិននឹងយ៉ាងម៉េចទៅសមុទ្របោះពួយវឹងទៅឃើញពងខ្វៅខ្វៅខ្វៅខ្វៅខ្វៅពពុរិស័ព្ទនេះយើងហែទឹកខ្វៅខ្វៅអីណាណាវាហៅទឹកនឹងអញមហាបរោះផងមហាបរោះរត់ សួរថាណែមហាបរោះមហាបរោះឯងហែលទឹកនឹងទៅខាងណាទៅត្រង់ណាដែលក្បាលខ្ញុំដាក់ចំត្រង់នោះឯងព្រោះថ្ងៃនេះចំថ្ងៃពេញបរមីនេះថ្ងៃពេញបរមីថ្ងៃពេញបរមីអញ្ចឹងណែឯងព្យាយាមបានប្រយោជន៍ស្អីណែឯងមើលមើលខាងជំវិញវាអត់មានគោកសោះសត្វទឹកអី ខ្ញុំជាបរោះមិនហែទឹកស្មោះត្រីខ្ញុំត្រូវតែហែទឹកធ្វើបរោះឲ្យមិនហែទឹកដូចជាអន់ទេតែព្យាយាមណែឯងអត់ប្រយោជន៍ទេវាអត់បានការអីទេថាបើវាអត់បានការមិនមែនជួបទេវតាឯងថ្ងៃហ្នឹងទេលើកដៃសាធុបានសួរថាធ្វើដំណើរទៅណានគរមានត្រឡប់ទៅដល់តកងវັບវឹងរេវបាត់នេះចាប់បីវិទឹកហោះយើងមើលវាគូរឿងពិតហោះវឹកទៅដល់ នគរមិថលាក៏ខ្លាយទៅជាស្ដេចក្នុងដែននោះទៅនេះទេវតាវាលវលទៅគេលវលទៅប្រជុំដែរម្ល៉េះមានការអីហ្នឹងចាំបានថារឿងកំអាងទេវតាពេកយកយកគេទៅប្រជុំអស់តើគិតគូខ្លួនឯងផងនឹងទេវតានៅចឹងសាធជនយើងមើលឃើញទេនេះវិស័យភ្នែកមនុស្សធម្មតាមើលឃើញនេះ បើទេវតាគេឲ្យឃើញឃើញជាងគេឲ្យលឺសូរសលេងឃើញក៏លឺសលេងជាងយើងមើលការប្រាសនរតកើតជាអនៈភរៈមនុស្សនិងទេវតានៅណានៅស្វេតឆាត់នេះរបស់សកណិតរបស់សទ្ធិសូមនៅសទ្ធិសូមនៅសទ្ធិនឹងថាធ្វើបន់អូយធ្វើបន់ដឹកអាទិសគួរឲ្យធ្វើបន់នោះត្រាប់តែអនៈចរៈមនុស្សធ្វើបន់ម្ដង ដោយបាយមួយចែកខ្លួនខំប្រឹងធ្វើខ្ញុំគេមួយថ្ងៃដើម្បីបាយបានបាយមួយចែកនេះដើម្បីបានបាយមួយចែកដល់ពេលជួបបច្ច័យកពុទ្ធកើតចិត្តជ្រះថ្លាថាអញពីដើមមកជួបសាមណៈអត់មានបាយមានបាយអត់សាមណៈថ្ងៃនេះប្រកបជាទៅរួចហើយព្រោះបាយមិនទាន់ហូបផងទៅសួរប្រពន្ធឯងបាយខ្ញុំឆ្អិននៅចាឆ្អិនអស់ហើយដួសក្របទុកអឺតែប៉ុណ្ណេះបានធ្វើប៉ុណ្ណហើយនេះបានធ្វើប៉ុណ្ណ រត់ទៅសុំបាល់បច្ចេកពុទ្ធមកដាក់បាយពេញទាំងអស់គ្មានទុកម្ដុំហូបទេអ្នកតំណឹងដែលបានបន់ច្រើនធ្វើបន់ច្រើនមិនមែនរបស់ច្រើនទេធ្វើបន់ច្រើនគឺលះកិលេសច្រើននេះជីវិតរបស់រិចាលះបង់ជីវិតសុខចិត្តស្លាប់ចោះឲ្យតែបានធ្វើបន់ពេលនេះទៅដល់បច្ចេកពុទ្ធលោកទទួលទៅឲ្យពរឲ្យជ័យសពសារពើទៅអជតੰបរិតੰឯនេះប្រាថ្នាទៅបបពុតព្រះអង្គសូមប្រាថ្នាឲ្យទៅអនាគតជាតិ ពាក្យថាក្រពាក្យថាគ្មានកំអោយជួបចាប់ពីជាតិនឹងទៅទល់គ្នានឹងសម្រាប់កំអោយជួបមកពាក្យថាក្រពាក្យថាគ្មានអបច័យកពុទ្ធគៀថាលោកមានអីអេចតាំងបតិតាំងតំហੰងសពមេបមិចតោបើយើងនិយាយខ្មែរមកថាណែឯងវាសនាយ៉ាងណាបានយ៉ាងនោះវាសនាយ៉ាងណាបានយ៉ាងនោះគ្រាន់តែប៉ុណ្ណឹងទេវតានៅស្វេតឆ័ត្ររបស់ សូមមនសិទ្ធិឲ្យពោសាធុសាធុសាធុសេដ្ឋីនៅក្បែរនោះសត្វលឺសូរសលេងអីអ្នកជាអីតែខ្ញុំជាទេវតាខែរសាស្វេតឆ័ត្រនេះអីឲ្យពរណាឲ្យពរខ្ញុំណែឯងហើយចុះខ្ញុំខ្ញុំធ្វើអីខ្ញុំអ្នកឯងធ្វើបន់ថ្ងៃហ្នឹងបាយកើនពីការងារប្រមាណយកប្រគិនបច្ច័យកពុទ្ធទាំងអស់សុខចិត្តអត់ ឲ្យចោះខ្ញុំធ្វើបន់យូរហើយមិនកំឲ្យពោណឯងវាមិនដល់គេទេស៊ីវលែងអត់ហើយបានធ្វើបន់ហ្នឹងចិត្តយើងខ្លាំងទេអញឯងធ្វើបន់10សារទេសគឺកុំឲ្យទៅឲ្យពោប្រមាថពិតទៅវាត្រូវជាមួយនឹងអនចរៈមនុស្សឲ្យបាយមួយចានទៅវិញគេធ្វើបន់ខ្លាំងណាស់បើចឹងសុំទិញបន់អុយឲ្យពោហ្នឹងកណាបើទេវតាហ្នឹងឲ្យពោឲ្យពោតតតគ្នាមកទេវតាមិនបានទេតែឲ្យពោថា ទេវតានៅតវលគាត់ណាឲ្យពរឲ្យពររើងទៅរំងប្រយចាកមហារាជតទៅដល់ប្អិនប្អិនតទៀតទេវលោក6ជាន់ព្រមលោក1ជាន់ទៅទាំងអស់នឹងពរទេវតាសលេខតែមួយហ្មងខ្លាំងចឹងនេះទេវតាស្វិតឆាត់នេះការការព្រះជាម្ចាស់គង់នៅកេបលៈផតរយៈនេះគេហៅក្រមប្រានរត់ នេះប្រាណរត់មួយគេម្លាក់មួយផត់រយៈមួយបីអង្គនៅក្នុងព្រៃបាចិនវង្សៈនេះព្រះព្រះជាម្ចាស់លោកទសួរសួរថាមនាលអនុរុទ្ធទាំងឡាយតើអនុទាំងឡាយសពថ្ងៃនឹងស្រួលទេព្រមព្រៀងគ្នាល្អទេបបិទ្ធព្រះអង្គខ្ញុំព្រះអង្គស្រួលណាស់ព្រមព្រៀងគ្នាល្អណាស់មានចិត្តមូលគ្នាណាស់ អត់ចេះទាស់គ្នាអត់ចេះចែកគ្នាទេ ស្រួលណាស់សពថ្ងៃមានសាមគ្គីធម៌ល្អណាស់មនាតអនុរុទ្ធទាំងឡាយអញ្ចឹងធម៌មានស្រឹមតែព្រមព្រៀងគ្នាទេឬក៏មានមានទស្សនៈឯណាដែលអាចធ្វើខ្លួនឲ្យទៅ ជាព្រះអរិយបានទេថាស្វ័យមិនមានព្រះអង្គមានទៀតមិនមែនមានតែប៉ុណ្្ណឹងទេ5ថ្ងៃនិយាយឲ្យគ្នាម្ដង ភិក្ខុណាមកពីបិណ្ឌបាតវិញ មុនមកដល់អត់មានប្រចាំភិក្ខុក្រោយទេមកដល់រៀបចំតុបរៀបចំតាំងរៀបចំចានសម្រាប់ទេមហូបរៀបចំទឹកឆាន់ទឹកប្រើព្រះស្រេចទាំងអស់ភិក្ខុណាមកក្រោយចូលឆាន់បណ្ដោយដល់ឆាន់ហើយចឹងភិក្ខុឆាន់ឆាប់ភិក្ខុដែលមកមុនឆាន់ហើយចឹងទៅមុនក៏ចុះភិក្ខុមិនមកក្រោយហ្នឹងអត់ទេនៅរៀបចំពួកគេរៀបឲ្យហើយអីអត់ដែលមានរឿងអីសោះ អ្នកអ្នកមកមុនគេធ្វើមុនចឹងទៅអ្នកមកក្រោយដល់អ្នកមុនគេទៅអ្នកក្រោយគេធ្វើនៅព្រះអង្គណារៀនតាមអាយីអស់នេះអ្នកចោះតំបន់អ្នកចោះទៅក្រោយណាកុំលេងទៅក្រោយចូលស៊ីស៊ីរួយខកក្រេះទៅបាត់អរិយអំបុនឆ្លចង់ងប់ហើយលៀងចានទៀតយូរយូររឿងបរោយបបាតាអញហត់តាអញយកឯងទៅហូបពីណាបាត់ទៅនឹងរឿងនឹងចឹង បងព្រៀងនាណាថាមនាអរុបទាំងឡាយអញ្ចឹងមានតែប៉ុណ្ណឹងទៀតក៏មានអីទៀតដែរគុណវិសេសដែលធ្វើឲ្យទៅជាញាណទស្សនៈឲ្យទៅ ជាប្រារយៈមានទេថាថៃមិនមានព្រះអង្គបានលោកសម្ដែងបឋមឈានទុតិយឈានតតិយឈានចតុតឈានបញ្ចមឈានរហូតដល់អាការសាមញ្ញយតនៈវិញ្ញាណញ្ញយតនៈអកញ្ញញ្ញយតនៈនិវសញ្ញានិសញ្ញាយតនៈរហូតដល់រូបសមាបត្តិ9សម្ដែងទាំងអស់ដល់សមាបត្តិទី9 ចប់ទៅបានប្រាណរដ្ឋាបពិតព្រះអង្គគុណធម៌ពិសេសជាងនេះគ្មានទេមានអនុទាំងឡាយគ្មានមែនអស់ប៉ុណ្ណឹងព្រះអង្គក៏យាងចាញ់បាត់ទៅមែនធម្មតាទេមានយៈមួយចូលទៅថ្វាយបង្គំព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានលទ្ធិគង់ក្នុងដែនណាព្រះអនុរុទ្ធកេវលៈផុតយៈគង់ក្នុងដែនណាជាលៀបដ៏ដំក្នុងដែននោះ គង់ក្នុងស្រុកណាស្រុកនឹងមានវាសនាល្អណាស់គង់ក្នុងតំបន់ណាមនុស្សក្នុងតំបន់នឹងប្រសើរណាស់គង់ក្នុងប្រទេសណាមនុស្សក្នុងប្រទេសនឹងប្រសើរណាស់ដោយតែពីខូចទាំង3អង្គនេះ ហើយនឹងព្រះជាអង្គម្ចាស់បានព្រះលោកប្រសើរទៅទេវតានៅតាមព្រៃនឹងប្រសើរហ្មងប្រសើរប្រសើរប្រសើរផ្អើលគិលដល់ចាព្រមារាចាព្រមារាប្រសើរគិល កិលទៅរហូតដល់ទេវលោក6ជាន់និងព្រំលោក16ជាន់ប្រសើរទៅទាំងអស់មរាលទៅទាំងអស់នេះនេះព័ត៌មានខាងក្រោមនេះឲ្យទៅលឺលឺតគ្នាចឹងនេះរឿងទេវតារឿងមើលមិនឃើញនឹងនាំនាំមកបាគីមិនជឿហ្នឹងឥឡូវសូមសំដែង5នេះឲ្យឲ្យតគ្នាពីដើមឈើទៅតតឡើងភ្នំភ្នំទៅចាស់តលម៉ារីឡើងទៅតាវតុងតតគ្នាតែហ្មងឲ្យកឲ្យចេះសេរីសួស្ដី ព្រោះទេវតាក៏ជាពុទ្ធបរិស័ទដែរនេះយើងត្រូវយល់ណានេះទេវតាក៏ជាពុទ្ធបរិស័ទដែរមនុស្សក៏ជាពុទ្ធបរិស័ទដែរអញ្ចឹងមនុស្សនិងទេវតាត្រូវសហការគ្នាដើម្បីរក្សាព្រះពុទ្ធសាសនាដូចគ្នានេះមានសិលគ្នាបើមួយមើលមួយមិនឃើញបើទេវតាមើលមនុស្សឃើញទេវតាមើលមនុស្សឃើញបើមនុស្សមកឃើញទេ លើកធ្វើបាបតិចហាមអ្នកណាមិនដឹងទេវតាគេដឹងណាណែយឺទាំងអស់គ្នាហ្នឹងណាធ្វើល្អក៏ទេវតា ដឹងធ្វើមិនល្អក៏ទេវតាដឹងខំប្រឹងគិតចែផ្លូវចិត្តប្រើនយោបាយបិទភ្នែកបាំងភ្នែកយ៉ាងណាក៏ដោយក៏មិនអាចបាំងនឹងការពិតរបស់ទេវតាដែរអត់អត់បាំងទេហើយនឹងដឹងខ្លួនឯងពិសេសគឺដឹងខ្លួនឯង នឹងរឿងទេវតាអញ្ចឹងទេវតាវាមាននៅស្រុកនេះនៅជាមួយមនុស្សហ្នឹងទេវតាហ្នឹងអាសាមនុស្សនៅព្រៃនៅកំផែងនៅវាំងជួងការនៅតំបោផ្ទះលោកយាយលោកតានៅផ្ទះបាសិកាទាំងឡាយមិនស្រួលមានដែរនៅនៅចឹងបាទនៅចឹងនឹងគេមានគ្នាគេចឹងគ្រប់គ្រងហើយមានទេវតាលើអ่าឥឡូវយើងឈានទៅកន្លែងអាកម្មមួយទៀតនរុ ណានរោខ្លះអត់ទៅឆ្ងាយនៅក្បែរមនុស្សដែរឥឡូវសុំដំណើរនរោនៅក្បែរមនុស្សមួយនរោនៅតែក្បែរមនុស្សដែរនៅក្នុងកពីមានកពីមួយបញ្ជាក់អំពីនរោនៅក្នុងសមុទ្រគេហៅអសត្យនរោអសត្យនរោមានគ្រួសារមួយ ជាអ្នកប្រទងធរតែបានកូនជាមច្ឆារថេហើយមិត្តវិនទុកនេះមិត្តវិនទុកឯងដល់អត់ពីឪពុកទៅដូចថាកូនផងជាអ្នកចូលចិត្តសបាយច្រើននឹងការដើរអីចឹងទៅដល់ឃើញគេជួយចង់ទៅជួយគេម៉ែខត់ម៉ែតកូនកុំទៅសមុទ្រមិនធម្មតាទេអុយម៉ែមានតែកូនតែមួយឯងអុយសម្បត្តិយើងច្រើនកោតយកតាណាកូនកុំទៅ ទេម៉ែខ្ញុំត្រូវតែទៅតែកូនឯងកុំទៅថាទេត្រូវតែទៅអីកូននេះរឹងដល់ហើយចាប់ហ្មងដល់ចាប់ដល់កូនឃើញម៉ែចាប់បតាយម៉ែផ្ដួលម៉ែផ្ទះម៉ែអញ្ចឹងទៅលូតកន្លងទៅបណ្ដោយនេះនឹងរឿងអានិសង្សផ្ទះតបនឹងយ៉ាងមិនទៅដល់ចោះសពើជិះបានទៅវាគ្រឿងសពើទៅវាមិនរួច ដល់កណ្ដាលផ្លូវគឿងសពៅដល់គឿងសពៅទៅក្នុងធម្មតាអ្នកដើរតាមផ្លូវទឹកគេតែមានប្រាជ្ញាគេថាទៅសពៅគឿងអញ្ចឹងវាមានខែតវាអើមើលស្អីចាក់មើលបាបសពៅមានគុលមានដីវាអត់ណាស់ដែលចេះសពឿងទៅគឿងទឹកមិនបើអញ្ចឹងក្នុងសពៅនេះមានមនុស្សបាបកម្មណាម្នាក់ហើយឬក៏មានជនណាហើយយើងមិនអាចដឹងបានបើអញ្ចឹងយើងត្រូវធ្វើស្លាកចាប់ផ្សងរកមនុស្សមានបាបកម្មណា ទាំងអស់គេទៅសេតែមួយឯងឲ្យចាប់នៅ500នាក់ដល់ចាប់ទៅបានធ្លាក់ទៅលើមិត្តវិនទុកអត់ប្រោកចាប់មុនក៏បានចាប់កដាលក៏បានទៅចាប់ចុងគេក៏បានចាប់3ដងបានទាំង3មិនព្រមចាប់មុនគេបានមិនព្រមឥឡូវចាប់ចាំចាប់កដាលគេក៏ឡប់ចាប់កដាលមិនព្រមបានទៀតមិនព្រមទៀតឥឡូវចុងក្រោយបានទៀតអគាត់ឯនេះ មនុស្សបាបកម្មឯងព្រមក៏ព្រមមិនព្រមក៏ទៅទៅព្រមតោះអ្នកឯងរកនេះយកស្វ័យបោះចងក្បូនចែងចាប់លើកដាក់ក្បូនធ្វើមិនឲ្យស្វ័យយើងទៅរួចខំចឹងងាប់ទាំងអស់500នាក់គេច្រានក្បូននឹងទៅហើយស្វ័យទៅរួចទៅដល់ក្បូននឹងណែនណែទៅទៅទឿងកោះមួយនេះកោះទៅទឿងកោះមួយហើយកោះកោះយើងពិចារណាមើលកោះកោះទៅទឿងកោះមួយ ប៉ុន្តែមនុស្សត្រូវស្ោយផលកម្មយានចាក់ហុកខុសអំពីមនុស្សធម្មតានេះគេហៅបាបកម្មឲ្យផលមានចាក់ហុកខុសពីមនុស្សធម្មតាទៅមើលឃើញកោះទៅជាឃើញនគរមួយណាទៅចឹងហ่ะឃើញកោះទៅជាឃើញនគរមួយហើយមានទ្វារ4អីនគរនោះនេះស្អាតណាឡើងសិនតែប៉ុណ្ណេះបានដៃហើយ ដល់ចូលទៅគិតថានគរប៉ុណ្ណេះប្រហែលជាមានស្ដេចហើយមិនមែនអត់ទេទៅដល់ឃើញសត្វនរោមួយកងចាក់កំពុងខៃក្បាលគេចងកណង5ជាប់អញ្ចឹងកងចាក់កំពុងខៃក្បាលឈាមហូរលីហើយស្រែកទទួលជុំគាត់នឹងការពីការពីមុនមកគឺវាយម៉ែដែរផ្ទះតបម៉ែដែរ ដល់ឃើញប៉ុន្តែមិត្តវិនទុកដល់ឃើញកងចាក់ហ្នឹងឃើញផ្កាឈូកទៅវិញណាអ្នកជួបអ្នកប្រចារណាទាំងអស់នេះអ្នកភ្នែកខុសធម្មតាភ្នែកនេះលែងមានទៅទៅជាភ្នែកមួយទៀតហើយគេហៅកតិនិមិត្តនេះភ្នែកមិនមែនភ្នែកនេះទេភ្នែកធម្មមិនមែនភ្នែកធម្មតាទេមិនមែនភ្នែកធម្មតាទេចោតតែឃើញកងចាក់អាកងចាក់ទៅជាផ្កាឈូកអីស្ដាច់នេះប្រទ្រង់មកកត់ល្អណាស់ហើយ អើយចំណងនៃកញ្ចងទាំង5ហ្នឹងទៅជាសង្វាទៅជាគ្រឿងអភ័ក្រណរំកាយទៅវិញមើលឃើញចឹងមកណែមើលឃើញចឹងអញ្ចឹងយើងយើងនិយាយពីនរុនៅក្បែរយើងណាក៏ទៅដល់កន្លែងមិញឆ្ងាយអោះមើលក្បែរក្បែរខ្លួនយើងនេះមើលឃើញចឹងហើយឈាមនៃហូកក្លាក់ពីក្បាលមកមើលទៅឃើញលំអិតខ្លឹមច័ន្ទ ដែលកលៀបលំយើងក្លិនក៏អូបបកចេះទៅវិញឃើញចឹងទៅវិញហើយសំឡេងរੂដែលយំទៅហឹងអង្កងទៅជាដោតន្ត្រីមានអង្គ9ឌីងដុំឌីងដុំណេងនៅណេងនឹងឌីងដុំទៅអញ្ចឹងវិញដោតន្ត្រីទៅវិញចម្រៀងទៅវិញសួរថាបបពុតមហារាជឯងធ្វើស្ដាច់យូរហើយទុកឲ្យយើងធ្វើស្ដាច់ម្ដង សត្វរੂឋានណែអ្នកមិនមែនស្ដាច់ទេនេះជាឋានរੂអខ្ញុំសត្វរੂទេអ្នកកងចាក់កំពុងខៃក្បាលថាទេមែនទេផ្កាឈូកតាដោយសារតែឯងចង់ឲ្យយើងធ្វើស្ដាច់នឹងបានជាឯងនិយាយអញ្ចឹងចំគាត់នេះមិនចេះអញកំពុងតែសោកទុកវេទនាបើទៅតែឃើញឯងស្ដាច់ទៅវិញអញ្ចឹងគាត់នេះប្រហែលទំនងមុននឹងមកនឹងវាយម៉ែរួចហើយអាចដូចអញដែរ បើអញ្ចឹងហើយចាស់សូមអញ្ជើញទទួលយកមកកត់រាជទៅសោយរីកម្ដងយកដោះយកទៅដាក់ប្រប់បាត់នៅរួងទៅច្រើនតែឃើញលែងឃើញប្រាសាទលែងឃើញវាំងលែងលែងឃើញមកត់អីសតនៅរួងទាំងអស់ហ្មងស្រាប់តែភ្នែកឃើញធម្មតាវិញខៃក្បាលសែកយំអើយតែយកទៅវិញទៅអត់សោយទុកវេទនារហូតដល់កម្មទើបបានចេញពីនឹងទៅទៀតទៅនេះយើងពិចារណាមើល ណាអញ្ចឹងអញ្ចឹងបានន័យថាម៉េចបានន័យថាក្នុងលោកនេះមានកំបាំងឃើញទេមានអាតកំបាំងមនុស្សយើងទាំងអស់គ្នានៅជាមួយពពួកសត្វច្រើនណាស់នៅរូបនៅក្បែរនឹងដែរប៉ុន្តែមើលអត់ឃើញដល់ពេលត្រូវសើចទុកស្រាប់តែមើលឃើញហ្មងស្រាប់តែមើលឃើញនៅរូបនឹងបរោយឥឡូវនៅរូបនឹងឆ្ងាយពេកក៏បាបបិចារណាណាស់មើលនៅរូបលោកកៃម្ដងនៅណា ពេ3ចង់មើលឋានលោកកៃសពគ្រប់ហើយតែមើលណាគេធ្វើទរណកម្មបែបម៉េចនឹងឯនរលោកីដោយសារផលនៃកម្មគឺសម្រាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសកម្មភូតខកុហកផឹកទឹកស្វឹងចាប់គេសម្រាប់គេចាប់គេចម្រិតយកលុយគេយកទៅញាត់គុកគេធ្វើទរណកម្មនេះជានរលោកី មនុស្សសនិរយកោមនុស្សមានរូបរាងកាយជាមនុស្សតែទង្វើកម្មត្រូវសោយផលរូបនេះរូបលោកីនេះមើលលោកីឥឡូវមើលទេវតាលោកីម្ដងនៅណាទេវតាមើលមិនឃើញមកបោណាព្រះអង្គណាលោកយាយលោកតាបកណាសាធជនទាំងឡាយមើលទេវតាលោកីនៅណាទេវតាលោកីធរទាំងឡាយ5សទ្ធា1 សិលមួយសច្ចៈចាមួយសត្តមួយបញ្ញាមួយមាន ក្នុងលោកយាយណាលោកយាយនឹងជាទេវតាលោកីមានក្នុងលោកតាណាទេវតាលោកីមានក្នុងប្រសងអង្គណាទេវតាលោកីមានក្នុងកមារាកមារីយុវជនយុវនារីពុនសិនពួកបញ្ញវន្តធ្វើការទាំងអស់អ្នកប្រជានរាទាំងអស់តែមានធម៌5យ៉ាងក្នុងបកុលណា បកុលនឹងជាមនុស្សទេវតាហើយមនុស្សទេវោយល់ទេចា មិនមែនសំណែកយកមនុស្សនឹងទោះតែមានឡានច្រើនមានវិឡាច្រើនអត់ទាន់ទៀងទាត់ទេអត់ទៀងទាត់ទេព្រួយជួនកាលឡានវាច្រើនមែនវិឡាវាច្រើនមែនលុយវាច្រើនមែនតែវាអត់មានសិល5ធម៌របស់ទេវតាវាអត់ណែអញ្ចឹងបានន័យថាពួកយៈទៅនៅក្នុងសម្បត្តិទេវតាយៈទៅនៅក្នុងសម្បត្តិទេវតាសត្វនរៈទៅនៅក្នុងសម្បត្តិទេវតា សម្បត្តិនេះជាផលរបស់កម្មចាស់តែអ្នកសោសម្បត្តិនឹងមានឋានៈមិនមែនទេវតាទេមានឋានៈជាសត្វនរកព្រោះសត្វនេះដល់ឆ្លាប់ពីនេះទៅគឺមិនបានជួបកំណត់រសម្បត្តិបែបនេះទេនឹងត្រូវស្លាប់ទៅទៅសោយទុកក្នុងនរកប្រាក់លោកស្ដាប់ស្ទាល់នេះព្រោះដាក់នៅប្រាក់លោកអញ្ចឹងទេវតាលោកីនរកលោកីទេវតាប្រាក់លោកនរកប្រាក់លោកទេវតាមើលឃើញមើលអត់ឃើញអញ្ចឹងនៅជាមួយគ្នាទាំងអស់ ហើយប្រេតវិញនៅនឹងដែរប្រេតដែលឃើញប្រេតទេបើអមឃើញមើលកនុយគូតាមស្យាំទៅណែគេគូទាំងអស់មានមានទេវតាលោកីទេវតាប្រៈលោកមាននរុបច្ចុប្បន្នមាននរុលោកីនេះប្រៈលោកទាំងអស់គូតាមនឹងឲ្យយើងមើលប្រែតក៏នៅនឹងអាសរកាយក៏នៅនឹងបតេងបតោងពេញទឹកពេញដី ហើយកលែងគេហៅកលែងពួកអាសោកអាសូរិកាយគេហៅកលែងធំដោយសកៈទេវរាជនឹងចឹងពួកអាសូរិកាយនេះពួកនឹងមានកាយប្រកបទេ តែមិនមែនជាទេវតាទេ មានឫទ្ធិច្រើនមានបារមីច្រើនពួកនឹងនៅបាតភ្នំនៅបាតភ្នំប្រសម័យនេះនៅបាតភ្នំប្រអិននៅពលឺបុព្វចិត្តប្រាសូនៅពីក្រោមថាម៉េចបានរឿងនឹងម៉េច សូមតែងប្រវត្តិបន្តិចនិយាយប្រវត្តិបន្តិចហាននៅកពូភ្នំនឹងពីដើមជាកន្លែង របស់ស្ដេចវត្តបចិត្រាសោទេពួកអសលទេតកើតមុនទេវតាមិនទាន់តកើតទេពួកនោះតកើតមុនទៅសោយរស់ទឹកដែរមិនមែនមិនមែនអន់ទេសោយរស់ទឹកទៅនៅលឺនោះពួកហ្នឹងប៉ុន្តែពួកហ្នឹងបើតាមរឿងកពីហ្នឹងវាទៅជាមានប្រាផឹកដែរ គេហៅបណ្ណតវឹងតែជាទឹកនេះបណ្ណទឹកតែតែពួកអសលពួកអសលមានមានកើអញ្ចឹងដល់ពេលប្រអិនតកើតទេវតាតកើតតកើតនៅ កពូភ្នំប្រាសម័យនឹងជាមួយគ្នា សម្បត្តិអកលក៏មានសម្បត្តិទេវតានៅជាមួយគ្នាទាំងអស់ទេវតាគិតថាអីវិបាយតាក្នុងឋានមួយ មានស្ដេចពីរហ៎មានប មានទីវៈផងមានអតរិកាយផងបើអញ្ចឹងគិតប្រើវិធីមួយដេញពណ៌អសលឲ្យចុះទៅក្រោមវិញឯងបន់ត្រូវនៅលើកពូលមេឃអញ្ចឹងទេបាទអញ្ចឹងមានវិធីជប់លៀងមុនវិធីជប់លៀងជប់លៀងឲ្យទឹកស្បឹងតែជប់លៀងនឹងពណ៌អសលកាយផឹកស្រាផឹកគ្រឿងស្បឹងនោះនឹងស្រានឹងអីគេហៅបានណស្បឹងដល់ផឹកទៅវាស្បឹងទាំងអស់ ទាំងតូចទាំងធំទៅបានហើយទេវតាមានចេះផឹកអីអត់បានដល់ស្បឹកហ្នឹងឲ្យសញ្ញាប្រាប់ថាដល់ពេលហើយបានដល់ពេលចាប់កវត់ចាប់កវត់ចាប់កវត់លាក់ទៅក្នុងទឹកមហាសមុទ្រទៅភ្លុងភ្លុងភ្លុងទាំងអស់ទៅដល់កើតទឹកវិមានកើតប្រាសាទទឹកវិមានសម្រាប់ពួកអសលទាំងឡាយនៅបាតភ្នំប្រសម័យទៅដល់ខែដល់ថ្ងៃចេញមកច្បាំងគ្នាម្ដង អញ្ចឹងដែលមនុស្សស្បាំងលាណាទេវតាក៏ស្បាំងដែរអញ្ចឹងបានថានេះរឿងរ៉ាវនេះសួរថាទេវតានៅណាហើយនរកនៅណាដោយបានធរដែលខ្ញុំប្រកាសណាស្មាភាពបានសម្ដែងយល់អំពី5អំពី5អញ្ចឹងអញ្ចឹងទេវតាមានពិតមនុស្សមានពិតតែឥឡូវនេះយើងចង់ឃើញណាយើងចង់ឃើញណាយើងចង់ឃើញ ឥឡូវទេវតាមកឲ្យឃើញមិននឹងកាលទេបានឲ្យឃើញហើយបើបានធ្វើដំណើរទៅក៏មិននឹងធ្វើដំណើរតាមណាទៅទៀតបើសិនជាបានដឹងហ្នឹងចំណាយលុយ4 50000ដុល្លារជិះកប៉ាល់ហោះទៅប៉ុន្តែជិះទៅបើមិនដល់មិននឹងទៅតាមណាអញ្ចឹងមានធម៌មួយដែលប្រពុតសំដែងត្រូវតតែងឈាននិងទិបចក្ខុនេះតតែងឈាននិងទិបចក្ខុនឹងសាធុជនប្រករណាអស់លោក ទាំងអស់បើចង់ឃើញទេវតាទឹកក្នុងបច្ចុប្បន្ននេះទាំងផ្នែកភ្លឺទាំងផ្នែកអត់ភ្លឺដើម្បីបំបត្តិនៅភាពល្ងងខ្លៃនិងមច្ឆារថេក៏បីធ្វើសមាធិចិត្តញ៉ាំងបឋមឈានទុរយៈឈានតរយៈឈានដល់បញ្ចមឈាននេះកសិនបញ្ញត្តិនេះអញ្ចឹងយកកសិនមួយមកយកយកកសិនអីដីទឹកភ្លើងខ្ចោឬក៏ភ្លើងលឿងក្រហមសឬក៏អាកាស ឬក៏អលុកៈយកមកធ្វើជានិមិត្តដល់ធ្វើជានិមិត្តទៅដល់ចិត្តយើងមូលស្លុញហ្នឹងទៅយូរយូរកើតគេហៅថាឧកហនិមិត្តនិងព្រាភិកនិមិត្តឧកហនិមិត្តយ៉ាងឧកហនិមិត្តនិមិត្តនឹងជាប់ភ្នែកខ្មិចទៅឃើញវងកសិនហ្នឹងមានពន្លឺមានពណ៌កសិនធម្មតាដល់ព្រាភិកនិមិត្តពន្លឺនឹងស្អាតទៅស្អាតទៅវាមកពាន់គុណភាពល្អបរិសុទ្ធ ហើយចូលកម្មឈានបឋមឈានទុរិយឈានតរិយឈានកតតឈានដល់បញ្ចមឈាននៅក្នុងនិមិត្តសិននេះឯងចា៎ហើយដល់ពេលបានបឋមបានដល់បញ្ចមឈានហើយពេលណឯងសាទជនអញ្ញភិញ្ញាទាំងឡាយក៏បីកាន់យកនៅបរិភិកនិមិត្តក្នុងកសិននោះដដែលហើយបណ្ឌិតពលាយលោកទៅក៏នឹងឃើញបពួកនៃសត្វទាំងអស់នេះហើយឃើញនរោឃើញដែតឃើញអសូរកាយអឃើញ ទេវតាទាំងឡាយទេវតានៅផ្ទះទេវតានៅព្រៃឈើទេវតានៅគេហដ្ឋាននៅបរមរាជវាំងនៅសក្យៈនៃទេដីនៅពូទីព្រឹមទេវតាថ្នាក់ទៀតទេវតាថ្នាក់ខ្ពស់មើលឃើញអស់ដែលសារទឹកបច្ចៈខោកើតឡើងហើយចក្ខុអៃដល់ទឹកនេះចក្ខទឹកបច្ចៈខោមានន័យចក្ខុអៃដល់ទឹកហើយចក្ខុទឹកហ្នឹងមិនថាតទៅជួបព្រះទេអត់ទេ កាលពីព្រះមិនទាន់បានស្រាស់ក៏មានគេឃើញដែរខត់ហ្នឹងហៅឧត្តរិមនុស្សធម៌ធម៌មនុស្សក្រៃលែងលឿអំពីមនុស្សធម្មតាហើយមេត្តាករណាមូតោបេខាដែលបានសម្ដែងក្នុងយក្ខទៀតនោះដល់ពេលប្រពុតបានត្រាស់ឡើងលើកបន្ថែមធម៌ត្រៃលក្ខណ៍នៅលើព្រមវិហារធម៌4លោកថាបានសិលបានចិត្តហើយណា សើបដែលដែលសមាទានហើយចិត្តដែលប្រកបដោយមេត្តាកមេត្តាអស់ជាបាបករណអស់វិហិង្សាមូលតាអស់អរតិឧបេខាអស់វិជ្ជនិមិត្តស្ងប់ហើយសិលនឹងចិត្តដល់ស្ងប់នឹងនឹងបានคลายទៅជាឫសគល់របស់បញ្ញាប្រពុតជាម្ចាស់លោកខែមធေါ်ត្រៃលក្ខវិទៀតនាមរូបនិងបច្ច័យរបស់នាមរូបហើយនឹងអនិច្ចំទុក្ខំអនត្តាបស្សនាញាណ4ខែមប៉ុណ្ណឹងមកចិត្ត ដែលធ្លាប់មេត្តាករណាមុតាបេខាបេដាមកនឹងคล้ายទៅជាលោកកត្រចិត្តទៅតាមដងវិថីនឹងដដែលគ្រាន់តែថែមធေါ်ទេទីថែមធေါ်នឹងមេត្តាករណាមុតាបេខាថែមផ្លៃលក្ខមកនឹងផ្លៃនឹងផ្លៃនិព្វាននឹងរឿងទេវតាអញ្ចឹងហើយរឿងនរុហើយនឹងមនុស្សនៅសម័យយើងនេះមិនងាយបានជួបដោយអានុភាពនៃជនតីទេបើសម័យព្រះ ត្រូវបានជួបពួកព្រះលោកលោកចាស់លោកបើកលោកលោកលោកធ្វើឲ្យមនុស្សឃើញប្រែតឃើញភ្នែកមកមិនបាច់ចាំយើងប្រឹងមើលប្រឹងធ្វើសមាធិទេប្រពុតជាម្ចាស់នឹងមានអានុភាពបើកលោកឲ្យលោកទាំងអស់នឹងលែងកំបាំងហើយប្រមូលទេវតាប្រមូលមនុស្សប្រមូលប្រែតអសូរកាយមកឲ្យអង្គុយជុំគ្នានេះប្រែតអង្គុយទាំងនេះអសូរកាយអង្គុយទាំងនេះមនុស្សអង្គុយទាំងនេះមើលគ្នាទៅវិញទៅមកមេមកមេមក